អូខេសួស្តីទាំងអស់គ្នាហ្នឹងហើយមួយរយៈនេះអ្នកដែលកាត់លេងណដងចំពោះគីឡូ6ខ្ញុំគិតថាប្រហែលជាមានអារម្មណ៍សុបាយមួយវាអីដោយសារគីឡូ6មានគីឡូវ័យច្រើនមែនទែនដល់ថ្ងៃនេះមិនថាពីថ្ងៃច័ន្ទរហូតដល់ថ្ងៃចុងសប្តាហ៍ទេគ្រាន់ថាលក្ខណៈនៃការ PK បើសិនជាករណីវ័យធំធំអីមិនសូវជាមានទេមួយសប្តាហ៍អាចវ័យម្ដងឬពីរដងអញ្ចឹងទៅហើយជាក់ស្ដែង ដូច hero នេះអីតែប៉ិត hero នេះម្ចាស់ឈប់លេងយូរហើយប៉ុន្តែគាត់ថា account និង password ឲ្យខ្ញុំអញ្ចឹងទៅខ្ញុំចេះតែបើក si reward online ក៏រាល់ថ្ងៃអញ្ចឹងណាហ្នឹងហើយអូខេតោះកុំឲ្យបែកឆ្ងាយអឺថ្ងៃនេះយើងមកធ្វើការដូរអាតតិចអឺអ្នកទាំងអស់គ្នាដឹងហើយវិធីសាស្ត្រនៃការដូរអាតមានថាយើងទទួលបានអាតណាហ្នឹងហើយដូចជាមាន4វិធីសាស្ត្រមែនទេអឺទី1គឺយើងទិញពីសອບហ្នឹងហើយដែលមានតម្លៃវាដូចខ្ទង់79 J point ហ្នឹងហើយហើយទី2 យើងវៃ chamber ដែលយើងវៃនៅ តាមប៉ាក់នីមួយមួយហ្នឹងហើយឥឡូវខ្ញុំទៅប៉ាក់សិនហើយ chamber ហ្នឹងវាពិបាកវៃតិចដែរអ្នកនរគ្នានិយាយត្រង់នេះខ្ញុំព្យាយាមវៃដែរប៉ុន្តែដោយសារអឺលបាយខ្ញុំវាទូចទៅពេលវៃដល់ធំពេកទៅវាដចរហូតនេះវាលោតដចរហូត វាលោតដចរហូតហ្នឹងហើយខ្ញុំព្យាយាមវៃដែរហើយទី3គឺយើងយក token មកដូរនេះ token token ប៉ាក់ ហ្នឹងហើយយើងយកមកដូរជាមួយនឹង NPC មួយនេះហើយយើងដូរបានដូចជាម៉ោង6ចាប់ពីម៉ោង6យប់រហូតដល់ម៉ោង10អញ្ចឹងហើយនេះ NPC មួយនេះ food trader នេះហ្នឹងហើយយើងឲ្យដូរតែពេលនេះវាចាក់កើតទេតែយប់បន្តិចមិនចុចកើតអឺកន្លែងនេះខ្ញុំអត់ច្បាស់ដែរតែជាទូទៅខ្ញុំមកម៉ោង6អញ្ចឹងណាហើយបើអ្នកទាំងអស់គ្នាច្បាស់អាចធ្វើការ comment ក្រោមវីដេអូផងហ្នឹងហើយហើយវិធីសាស្ត្រទី4គឺយើងយក item for school មកដូរនេះ item for school គឺយើងអាចយកមកដូរបើកវាដូរ ចញ្ញានេះដើម្បីយើងដូរយកអាចបានអញ្ចឹងនេះគឺជាវិធីសាស្ត្រ4ដែលខ្ញុំបានដឹងនៅក្នុងការដូរហ្នឹងហើយអញ្ចឹងបើសិនជាករណីអ្នកទាំងអស់គ្នាមានវិធីសាស្ត្រផ្សេងដើម្បីទទួលបានអាចជួយខមមិនក្រោមវីដេអូផងអ្នកទាំងអស់គ្នាអ្វីដែលយើងដឹងជួយ share ចែកគ្នាយើងអ្នកផ្សេងលេងផងនឹងកុំសង្ងំសង្ងំតែឯងពេកហ្នឹងហើយអូខេឥឡូវយើងឆ្លងក្រុងសិនយើងឆ្លងទៅក្នុងប៉សិនខ្ញុំគិតថាប្រហែលជា DC ហើយនេះតោះឥឡូវយើងមកដល់ប៉ អឺសាវលិញហើយដោយសារយើងអត់មានសេះអត់មានអីជីអញ្ចឹងរត់បដាបដាទៅហ្នឹងហើយ hero នេះ item steal នេះបងប្អូន steal នេះតាមម្ចាស់ឈប់លេងបាត់ហើយស្ទៀវ item hero នេះអែមអូខេយើងមកដល់កន្លែងនេះរួចយើង ធ្វើការបើកវាដើម្បីដូរដូរយកអាចណា ឆ្លើយមកខ្ញុំមានផ្លាស់ដាក់អត់ទេអូមិនអីទេប៉ុណ្ណឹងតែយើងបើកវាយើងយកអា10 10លើនេះណានេះ10អឺខ្ញុំប្រហែលជាត្រូវទុក100អ្នកនរមូលហេតុអីខ្ញុំថាខ្ញុំទុក100ដោយសារខ្ញុំទុកយកដូរយក last skill CVD ចឹងទៅប៉ុណ្្នឹងសិនតើហ្នឹងហើយ Pulaski CVD ពេលបច្ចុប្បន្នតើយើងទិញហ្នឹងហើយតើយើងទិញត្នេត្នេអាចមកវៃ chamber បានហើយវីដេអូ auto chamber មានក្នុង YouTube ខ្ញុំហ្នឹងហើយអាចអាចធ្វើតាមវីដេអូខ្ញុំបានគ្រាន់ថាវាចូលដល់ step ទី6ឯង វារៀង error តែយើងអង្គុយคลิกដៃ item for school នេះបើយើងចង់បានលៀងសានបានបានណាលៀងសានឬមួយក៏ TT នៅពេលចេញអញ្ចឹងទៅតែបើ MP ដូចជាអត់បានទេ MP យ៉ាដូរយក5ខ្ញុំធ្វើអី ជាមួយយើងដូរហើយយើងរិនដុំបានអីខ្លះខ្ញុំសង្ស័យប្រហែលនឹងអាចស្បាំនេះដែរអាចមិនប្រកាសថាស្រួលរោទេនៅតកោនេះអូខេយើងទុក100ណាអញ្ចឹងយើងចូលមើលសិនវាឲ្យដូចយកគេអញ្ចឹងចូលកន្លែងនេះយកពាក្យ reward នេះយើងចូលមកយើងនេះអាចដែរឃើញខ្ញុំមើលសិនណា 80ត្រូវការ80បានអាត1មើលមួយឈ្មោះសិនមើលការទៀតអានេះប្រហែលត្រូវដូរតតាំងទី1មែនទេនេះបានមួយហើយនេះចានេះយើងដូរយើងត្រូវដូរនេះមកនេះហ្នឹងហើយអញ្ចឹងយើងដើម្បីដូរវាតម្លាក់មកមើលសិនតម្លាក់មើលសិនតម្លាក់លបែលវាបាននេះចូលហើយនេះមកនេះនេះឃើញទេ អានេះពីពី2ពី2ដូរពី2ចឹងដូរមកតែ100ចឹងចេះខំហើយល្បែអា3 item for one level ដូចជាដូរត្រូវតាមិនត្រូវវាអត់ឲ្យ not enough space oh វាពេញអ្ហ៎ហើយមិនទៅពេញអានេះសាលបើកសោះហ្នឹងសពអត់មានអីទេកាពីនេះទុកតែអីទេកាពីថ្មីដែរនេះគេមានអីត្រូវពេញទេវៃ idol ឌឺអញ្ចឹងមកដូរអស់មកដូរម្ដងបានតែ100មើលវៃលេខ500មកឲ្យណាលេខ400មកឲ្យទៅអូមកខ្ញុំចុចលេខ1អញ្ចឹងវាឲ្យ4នេះអត់ទេបានម្ដង100មែនតា100ទៅដូរម្ដងមួយម្ដងមួយក៏បានដែរមិនជាអីទេ ចាំយើងដូរហើយចាំយើងបើកមើលតើវាបានអីខ្លះបានតោះឥឡូវដូរអាចទៀតនេះបឺបឺ2ដុំ3ដុំ 4ដំ5ដំយ៉ាអេដៃដល់កដៃ6អល ហើយ9អញ្ចឹងខ្វះ3ទៀតចាខ្ញុំបាច់ដូរអេវ៉ា3បានបានមួយទៀតតាតាឥឡូវទាំងអស់យើងបានប្រហែល10មើល1រៀងក្រាស់ដែរ 9ដុំណាឥឡូវយើងបើកមើលវាបានឲ្យខ្លះតោះលឹប1តង់ទី1អូខេ king size អានេះបោះ asset នេះមិនមែនទេអត់ត្រូវ2អូខេទៀតបើកមើលអស់ហ្មងទៅហ្នឹងហើយអូអត់មានចូលទេបានជើងទី3តែមួយអែមណាបាទបានជើងទី3នេះស្បៃហើយបាទដូចហ្នឹងអត់ space នេះអត់ប្រយោជន៍ទេនេះអាសັດអូងាប់ងាប់អាអាចពួកអាចល្អល្អអត់ចូលផងណាពួកអាចល្អល្អអត់ចូលទេអូខេឥឡូវយើងមើលជើងទី2សម្បូរតែជើងទី2ហ៎អេមស្រេមតែម្ដងអត់ចូលអញ្ចឹងມັນគេលក់អាចថ្លៃអ្នកនរនេះមែនទេ សំបីតែ7 browser ក៏អត់ឃើញដែរនេះសបោអាជើងទី2ហ្នឹងវិញអូខេអញ្ចឹងមានន័យថា9ប្រអប់មិញអត់ random ចូលទេអញ្ចឹងមានលុយតែនិយាយទៅលឿនជាងអ្នកទាំងអស់គ្នាអូខេអញ្ចឹង វីដេអូនេះមានប៉ុណ្្នឹងណាអ្នកទាំងអស់គ្នាមានអ្វីដែលត្រូវរីខមមិនតាក់ទងទៅនឹងវីដេអូនេះអាចធ្វើការខមមិនក្រោមវីដេអូខ្ញុំបានណាអូខេអរគុណបាយបាយ